เป็นตาทีนังกุณวันตานัง ti cha ra tăng đi đi đi có sát đó sập ha ya nhập ta karuna nau pra pun pra ជាម្ចាស់ដោយគ្រឿងសក្ការៈទាំងឡាយមានទាននិងធូបជាដើមនេះតាមបៃសេចក្តីចម្រើនតាមបៃ ដើម្បីសេចក្តីសង្ឃឹមអ្នកដែលមានគុណទាំងឡាយមានមេត្តាបិតាជាដាប់អង្គកខ្ញុំប្រការណាផងអស់ កាលជាអង្វែងទៅហងនមោតសៈភគវតងអរហតសម្មាបណ្ដាសញ្ញោតាសភគវតអរហន្តសម្មាសម្ពុទ្ធ អាសានមោតាសាភកវតោអរហតោសម្មាសម្ពុទ្ធអាសារិកិរិយានម សក្កាថ្វាយបង្គំនៃខ្ញុំព្រះករុណាចូលមានដល់ព្រះដំនាងព្រះភិក្ខអង្គនោព្រះអង្គជាព្រះអរហន្តដ៏ប្រសើរត្រង់ត្រាស់តែងឡោញេយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គអត់មានគ្រូអា ប្រដៅព្រះអង្គឡើយអេតិពិសោភគវេអរហង្គសម្មាសម្ពុទ្ធោវេជាចារណសម្បានណសកតលោកវិទូអនន្តរោពុរិសត អូខេសិនហើយមកញ៉ាំអស់យកមកបាទតំនេះខ្ញុំមកទេនមេមេតាញ់ចពនកងអិមេសក្ការេអភិពោចយេមិស្វាខតងភគវតានយមោសន្ តិនធិកោអាកាលិកោអេបាសិកោអំបណ្ណយិកោបញ្ចន្តាំងវេតិតាមពវៃយោហេតិតាំងស្វាហាតាតិគុណសញ្ញន្តាំងធម្ម សរសានមេមេតាញ់ចធម្មងអិមេសង្ការេទេអភិបជយីមីសុបតិបានងបកវតោសង្ឃ อุจุปฏิปันนามภะคะวะตาสาวกสังโฆเนียปฏิปันนามภะคะวะตาสาวกสังโฆสัมมาปฏิปันโนภะคะวะโตสาวกสังโฆยติเตงจันตาริปุริสยุกิยานิอัตตปุริสปัป កលិយអេសភកវតោសាវកសង្គោអោណៃយោបាហេណៃយោអញ្ចលិករណៃយោអនន្តរង្គបញ្ញាកេតាំងលោកាសាទេតាំងសុបតិបណ្ណា យន្តังសង្ឃังសិរសានមេមិតញ្ចសង្ឃังអិមេសង្ការេមេអភិពោជយិមេអិជេវមច្ចន្តាំ นามาสมัยยังนามสสมานรัตนันตยังยังปัญญาเบสันตังเมพลังนาลันทังตัสสานเพเวนะหตันตรายยอกยมสมนามสกาลกัตถาอันเสสัยบังกุมปัญญาพลลาม ត្រៃលង្កាសូមបណ្ឌកំពុសាលឲ្យបានថាយើងខ្ញុំណាពេញពោស្មាតិរាដោយជ្រសាធំទុំ លាយសូមឲ្យកំចាន់បងអបមង្គលទាំងឡាយឲ្យជាចិញ្ចាឆ្ងាយក្តីអន្តរាយកំបីមានដោយកំឡំអនុភាពបញ្ញាលាជាប្រធានកងបញ្ញារិស័យមានសម្បត្តិសាងក៏មានមកដោយគុណកម្មាសិក្ខាត្រៃរតនាប្រសាទ មួសូមអានវិសង្ឃនោះដាក់ដល់ថានិព្វានអបែបបែបមកចូលទៅលោកវិញដែរសំបែកមុខមុខទៅកាន់ព្រះសង្ឃដើម្បីនឹងយើងសមាធិនេះចិត្តសិលទាំងអស់គ្នាបាទ ហ្នឹងយើងសុំសិលហើយដល់ប្រសងឲ្យសិលយើងសុំតាមព្រះអង្គប្រសងនេះឲ្យខ្លាំងខ្លាំងទាំងអស់នេះណាដើម្បីសិលជួបពេញគ្រប់គ្រប់គ្នាចឹងបាទជួបពេញហោកាសៈមយ៉ាងផន្តេវិសុងវិសុងរខណ្ណតាយៈ เอสารเนนะสหปัญจไสลานิยจามะទុតយ៉ាងបេមយ៉ាងផន្តេវិសុងវិសុងរខណថាយៈទេសារណេនសហបញ្ចសីលានិយចាមៈ តាតិយាំពេមយ៉ាងផន្តេវិសុងវិសុងរកណថាយៈទេសារណេនសហបញ្ចសីលានិយចាមៈ นะโมตัสสะภิกเวตาอรหะตาสัมมาสัมพุทธัสสะนะโมตัสสะภิกเวตาอรหะตาสัมมาสัมพุทธัสสะนะโมตัสสะภิกเวตาอรหะตาสัมมาสัมพุทธัสสะนะโมตัสสะภิกเวตาอรหะตาสัมมาสัมพุทธัสสะ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 ហੰសរណង្កេច្ឆាមិពុនតាំងសរណង្កេច្ឆាមិអមង្សរណង្កេច្ឆាមិអមង្សរណង្កេច្ឆាមិសង្ឃังសរណង្កេច្ឆាមិសង្ឃังសរណង្កេច្ឆាមិទុតិយំបេពុទ្ធังសរណង្កេច្ឆាមិទុតិយំបេពុទ្ធังសរ រណង្គកេឆាមិទុតិយំបិទហមង្គសរណង្គកេឆាមិទុតិយំបិធម្មង្គសរណង្គកេឆាមិទុតិយំបិសង្ឃង្គសរណង្គកេឆាមិទុតិយំបិសង្ឃង្គសរណង្គកេឆាមិទុតិយំបិពុទ្ធង្គសរណង្គកេឆាមិអតយំបិពុទ្ធ ងសរណังកេច្ឆាមិយំបេតហំមង្សរណังកេច្ឆាមិតតេយំបេសំមង្សរណังកេច្ឆាមិតតេយំបេសង្ឃังសរណังកេច្ឆាមិតតេយំបេសង្ឃังសរណังកេច្ឆាមិសរណังកេហៈណัง បរិបុណังអាមៈបន្ទេណាតិបាតាវេរមនិសិក្ខាបទាំងសមាទិយាមិមាណាតិបាតាវេរមនិសិក្ខាបទាំងសមាទិយាមិតនីទានីវេរមនិសិក្ខាបទាំងសមាទិយាមិអតនេត ទានាវេរមណីសិក្ខាបទំសមាទិយាមិមេសមិច្ឆាចារាវេរមណីសិក្ខាបទំសមាទិយាមិកាមេសមិច្ឆាចារាវេរមណីសិក្ខាបទំសមាទិយាមិសាវេទិវេរម និសិក្ខាបទាំងសមាទិយាមិវោសាវេតិងវេរមណីសិក្ខាបទាំងសមាទិយាមិសុខាមេរយៈមជ្ជបមាតដ្ឋានាវេរមណីសិក្ខាបទាំងសមាទិយាមិសូរាមេរយៈមជ្ជបមាតដ្ឋានា វេរមណីសិក្ខាបទំសមាទិយាមិមានិបញ្ចសិក្ខាបទានិសាធុកੰកត្វាអបមាទេននិច្ចកាលំសមរខេតតំហាមផន្តេសិលេនសុខតੰយន្តិសិលេនភោគសម្បទាសិលេនដពុតੰយន្តិតស្មាសិលੰវិសោភយេសាធុសា សាធុសាធុអូកាសវេបតបដេពេហាយសពសម្បត្តិសទ្ធិយេសពតុខវិនេសាយប្រតាំងព្រោធម្មកលាំងវិបតបដេពេហាយសពសម្បត្តិសទ្ធិយេសពភយវិនេសាយប្រតាំងព្រោធម្មកលាំងវិបតបដេពេហាយសពសម្បត្តិសទ្ធិយេ សពរោកវិញ្ញាសាយៈបរតੰប្រធមੰកលੰនមោតាសាភិគវេតោអរហតោសម្មាសម្ពុន្ធាសនមោតាសាភិគវេតោអរហតោសម្មាសម្ពុន្ធាសនមោ អរហតោសម្មាសម្ពុទ្ធាសាពុទ្ធាំសារណังកេឆាមិធម្មังសារណังកេឆាមិសង្ឃังសារណังកេឆាមិទុតិយំបពុទ្ធាំសារណัง มิตุเตยามไปธรรมังสารนังแกชามิตุเตยามไปสังขังสารนังแกชามิตติยามไปพุทธังสารนังแกชามิตติยาม Saranang kejami tati yampe sangkang saranang kejami samputhe antavi sanjatwiyata sanjasaha sake pancasata saha sahanina miyami serasa ahang ទេបញ្ចបញ្ញាសញ្ចចតុវេសតសហសកេតាសសតសហសានិនំយមិសិរសាអហង្ រសតេអតិចន្តរិសកេវិសតិសតសហាសានិណមាមិសេរសាអហង្ទេសង្ឃមញ្ចសង្ខញ្ចអន្តរេនិណមាមហង្នមការានភិវេលហន្វាសាពេឧបាន ខាអន្តរាយាពិវិញ្ញាសន្តអសេសតោបណៃធានតោបន្ថាយតថាកទាំងសតិសបារមយោទសអបបារមយោទសបរមន្តបារមយោ បរិចាកេទេសោចរិយាបញ្ចមៈបវេកេភវេកំតាញ់ជាតាំងអភិន័យខមណាំបតិយានចរិយ៉ាងបោតិបលំកេមេរវជាយ៉ាងសាបញ្ញតាញ់ นวลองกันตรธรรมเมติสาเปเปเมปนทะกเนอาไวเชตวาเวสาลิยาไตสปาการันตเรสติยมารัตตังปรัตตังการันตายาส វយការញ្ញចាតាំងអបាតបេត្វាកោដេសតេសហសេសចាងកវាលេសទេវតាយាសានំបដិកនហន្តិយជវេសាលយ៉ាងពុរិរោគៀងកសម្ពោតន្តវិធម្មភយ៉ាងកបមន្តរតិយបេសបរតតាំ បាណាមហេយលិទភូតានិសមាកតានិភមមានិវិយានិវអន្តលង្ខេតថាកតាំងសពយจิតាំងខាងណាំខាងសង្ខាងនមស្សាមិសវន្តហតយាសានភិអវតោយ៉ាងខាណេវតេសេនតិបសនញ្ញនជេវេនយញ្ចន្តរតន្តវមតន្តិតាសុខੰថោច បាបាកញ្ចនបាសតេអេវមេតិកណោបេតាំងបរតាំតាំភណាមៃហេយន្តនិមតាំងអវមង្កលញ្ចយោចាមនីបោ កហោតោសភិនੰអកន្តੰពុទ្ធានភិវេនធម្មានភិវេនសង្ឃានភិវេនវិនាសមេតតបខាបតាចនੰបតាចនភិយាសោកាបតាចនេសោកាហន្តសាពេពិបានិណោអេតាវតាចអមហេសាភតាំងបញ្ញសាមភតាំងសពេទេវានមោតានត តសាបសម្បត្តិសច្ចយ៉ាងបសន្ធាយសៃលំរាខន្តសាបតិភិវនីភិរតាហន្តកេឆន្តតេវតាកតាសពេពុទ្ធាបលាបតបច្ចេកានិយំបលាំង ណัญចតេចេនរខੰពុទ្ធាវិសាប្រាសោចយន្តោពុទ្ធាយមោលេសាជាណងនន្តវត្តណោអេវន្តវាងវិជ្ជយោសុជាយមង្គលេអបរាជិតបលង្កេសៃសេបថវិបង្ករេអភិសេកេសាពពុទ្ធាណងអាកបតោបមោតតិសណងសពភាតាំងសហតិតាំង កណាសមហត្តចសពតាំងខេណាងកាយកម្មังវេចាកម្មังបតាំងខេណាងបតាំងខេណាងមនោកម្មังបណៃធីតែបតាំងខេណាបតាំងខេណា និកាត្វា បតិអខេនេអវិជ្ជាបច្ចយាសង្ខារាសង្ខារាបច្ចយាវិញ្ញាណังវិញ្ញាណបច្ចយានាមរូបង្យតនាងសលាយតនៈបច្ចយាភាសោភាសាបច្ចយាវេទនីវេទនីបច្ចយាតនហាតនហាបច្ចយាឧបាទានាងឧបាទានៈបច្ចយាភវភវៈបច្ចយា ជាសិជាតបច្ចយាចរិយមរណំសោមតមនោសបាយាសាសង្ភវន្តអេវមេតាសកេវលាសតកខាខន្ថាសសមុទយោហន្តអវេជាយតវេវអសេសវិរិយកនិរោធោ រណេរោសង្ខារណេរោធាវញ្ញាណណេរោតោវញ្ញាណណេរោធានេមរូបណេរោតោនេមរូបណេរោធាសលាយតនៈណេរោធោសលាយតនៈណេរោធាភាសៈណេរោធំ เวทเนียนิโรธเวทเนียนิโรธเทตัณหานิโรธตัณหานิโรธเทอุปาเทนนิโรธอุปาเทนนิโรธเทภวนิโรธภวนิโรธเทเจตนิโรธเจตนิโรธเทจริยมรณัง มโนสปายาสาเนรัยชันตะเอวเมตาสเกวลาสตอกคาคอนทาสเนโรโทหันเตอนิจจาวัตสังขาราอปันตวิยธรรมินอง និរិឆានតតេសង្វបស្សមោសខោសង្ហារធោទាំងឡាយមិនទៀងមែនពិតមានកិរិយាកើតឡើងនឹងវិលះទៅវិញជាធម្មតារមែងកើតឡើងហើយរលត់ទៅវិញតែ នៅសង្ខារទាំងឡាយលោហើយតើបាននៅសេចក្តីសុខគ្រប់យ៉ាងអាយុឧស្មាចវេញ្ញាណញ្ញតិកាយ៉ាងចហន្តមੰអបវន្តោតតិសេធិនិរដ្ឋังវកលង្ករังធានក្តីវិញ្ញាណក្តីតែលះបង់នៅកាយនេះកាយនេះក៏ដល់នៅសេចក្តីមិនគួរអន្តរដាក់ឲ្យនៅលើផ្ទះសម្បែងបានឡាយគេតែងនាំយង ែនដីខ្លួនខាងនោះឯងដោយជាអង្កត់អស់រាល់ប្រយោជន៍គ្មានយថាតន្ទេនគោបាលោគិវោបាចេតិកោចរាំងអេវញ្ចរិយចមៃចាយំបាចេតិបានិណាំងគង្វេលកោគៀមកោទាំងឡាយដោយអាជ្ញា ណាមិញចរិយាគឺសេចក្តីត្រិតត្រង់ក្រមគ្រានិងមច្ចុរេគឺសេចក្តីស្លាប់ក៏គៀងទៅនៅអាយុរបស់សត្វទាំងឡាយយ៉ាងនោះឯងប្រ សពិទិយោវិវចន្តសាបរលកោវិនាសតមេតេភវៈតវន្តរាយោសុខៃទីភិយយុកោភវៈអភិវេតនសៃលេសនិច្ចੰវទ្ធាបចាយិណោធម្មាវត្ថន្តិអាយុវណ្ណោសុខំពលៈសាធុសាធុសាធុ ឧត្តមង្កេណវន្តេហង្បាតបាំងសង្វរន្តមង្ពុទ្ធទេយោខលិតោទោសោពុនទោខមតោតាំងមមង្អន្តមង្កេវន្តិហង្ធម្មញ្ចទុវិដងវរង្គធម្ម ยมตตังนมังงอนตนังเกนวันเตหังสังขังจตุโตตมังสังเกโยกาลิตาตุสสังคูธรรมตตังมะมังអញ្ចឹងនិមន្តព្រះសង្ឃដើម្បីសម្ដែងនៅបឋមវិសេសទេសនារួចស្រេចហើយចាំយើងផ្សាយនៅមេត្តាធម៌បាទលោកមកលោកបង ពួកអីចាពួកអីរតនាទៅនៅបើរចាពីជាគីមួយបានដាក់មួយទៀតដាក់ទៀតដាក់ទៀតដល់យកតាមួយនោះបានយកកដាលចាំទៀមមួយមកចាំទៀមចាំទៀមអស់តោះយកចាំទៀមអីយីចាំទៀមអីយីក៏ចាំបានហុចទៅព្រួយហុចទៅបាន ជួយជួយជួយបន្តជួយបន្តជួយបន្តឲ្យយើងមកយើងតាមសធាបំពេញយ៉ាងគេហៅបុជាធរមានមានអត់មានមានខ្ញុំអោយស្នុកហ៎នេះ ទិផលទិផលទិផលលើកសំលើកសំហើយអញ្ចឹងសូមញាតញោមទាំងអស់គ្នាណាតាំងចិត្តសច្ចាឲ្យបានបានតាំងចិត្តទាំងអស់គ្នាដើម្បីនឹងយើង សមាធិក្នុងចិត្តត្រៀមស្ដាប់នៅធម៌ទេសនាដើម្បីព្រៀបទៅបីបានតិចក្តីច្រើនដីពងអឺទទួលរសជាតិនឹងឲ្យបានហើយយើងយកទៅសម្រាប់នឹងពិចារណានៅក្នុងខ្លួនរបស់យើងគ្រប់គ្រប់គ្នាអញ្ចឹងសូមរតនេជាមួយយើងខ្ញុំទាំងអស់គ្នាសូមអនុមោទនាញាតិអើយចាំរាមទេ ស្នាទេបុណ្យតែក្រាន់ធ្យាហងវេសា45ពុំបន្ត tay bấm văn tu ra gia nhớ hăng vai hẹn cho năm សាន់ទាំងភំត្រៃហេតុនោះអីឡូវនេះយើងខ្ញុំនេះសាទរ ត្រៃមក អ្នកនាងស្ដាប់បទទេសនាញារអើយសូមអញ្ជើញអនុមោទនាសូមអញ្ជើញអនុមោទនាស្ដាប់ប្រធមវិសេសទេសនាណាមតោរតនតយសៈវន្ទាមិខ្ញុំកណាសូមលំអត់លំអងកាយក្រាបថ្វាយបង្គំនមស្ការជូនពុទ្ធជុបីនៃព្រះត្រៃរតន៍ដោយសេចក្តីគោរពជ្រះថ្លាដល់គង់ពោះលោកសូមធ្វើការគោរពពុទ្ធចាស់ គិតាធម្មោវិញលីមដែលព្រះអង្គនិមន្តមកពីវត្តកាមរង្សារាមវត្តមុនរិទ្ធដោយសេចក្តីប្រាថ្នានិងសូមប្រកាសរាប់អានដល់ព្រះចាស់នំវិទ្យាគិតសិលានំវិឡាហើយនឹងព្រះចាស់មកពីខាងវត្តវិរិយៈរោស្មោវិរិយៈធម្មោដែលព្រះអង្គបាននិមន្តចូលរួមដែរបានចំនួន3វត្តនេះ ហ្នឹងហើយថាខ្ញុំកណាអាត្មាភាពបានឱកាសដើម្បីនឹងរំលឹកឬក៏ចូលរួមចំណែកក្នុងការរំលែកទុកដល់ក្រុមគ្រួសារនៃសពដែលវាសិកាតាន់ហាក់ស៊ីវដែលមានជំនសា86ឆ្នាំបានធ្វើមរណកាលកាលពីថ្ងៃអង្គារទី 20ខែកញ្ញាឆ្នាំ2022នៅវេលាម៉ោង5:55នាទីល្ងាចក្នុងជំនុំយុ86ឆ្នាំនៅគេហដ្ឋានរបស់កូនពៅរបស់គាត់ទៅជាកូនចាស់នៅខាងក្រោមគេហ្នឹងគឺសំដេរទៅពុះមាញ់មិញហើយដែលជាអឺកូនបង្កើតហើយនឹងកូនប្រសាទូចណាវីហ្នឹងហើយកូនគាត់អឺអ្នក ដែលមាននៅក្នុងបញ្ជីនេះគឺមានបាសកហំពៅហំម៉ៅដែលជាស្វាមីអង្គុយនៅខាងមុខនេះតហើយនឹងលោកសិង្ហជានឹងក្រុមប្រសាគូចៅនៅខាងមុខនេះនឹងសិង្ហជាហើយកូនចៅទាំងអស់គ្នាហើយនឹងលោកហំកូនចាស់ហំហំទូចហើយនៅស្រី ទូចណាវីដែលមាននៅចំពោះមុខនេះហើយនៅគូចចាប់ទាំងអស់ដែលមានសេចក្តីទុកយ៉ាងក្រៀមក្រំដោយអវាសិកាតាំងហាក់ស៊ីវគឺមរណកាលទៅកាន់លោកខាងមុខហើយគាត់ហៀក៏បានទៅសូត្រមន្តឲ្យគាត់បានមុនពេលគាត់ស្លាប់ទៅបានខែប្រហែលម៉ោងអីដែរពេលព្រឹកហ្នឹងមកពេលព្រឹក ម៉ោង2ម៉ោង2ល្ងាចថ្ងៃពេលសៀលហើយយើងដល់ម៉ោង5គាត់ស្លាប់ហើយដូច្នេះអាថ្មភាពក៏សូមចូលរួមនៃទុកហើយនឹងចូលអឺចង់ជួយរំលែកទុកដល់បងប្អូនកូនចាស់ទាំងអស់គ្នាមានកូនចាស់នៅទីនេះចង់ឲ្យកូនចាស់សំដែងទៅធ្វើយ៉ាងណាដើម្បីជាការការរំលឹកឬកដាស់ ស្មារតីកុំឲ្យគាត់នឹងកាត់ទុកខ្លាំងពីព្រោះយើងគេហៅថាពាក្យហៅរំលែកទុកគឺញាតិញោមបងប្អូនញាតិមិត្តទាំងអស់ដែលអញ្ជើញមកនេះសិតតែចូលរួមរំលែកទុកហើយពីព្រោះគាត់មានទុកយើងទាំងអស់គ្នាយើងជួយមកចូលរួមក្នុងឱកាសនេះឈ្មោះថាជួយរំលែករំលែកទុកគាត់នឹងបានខ្លះខ្លះមិនបានទាំងអស់ទេតែបានចំនួនខ្លះដើម្បីជាភាពកក់ក្ដៅ ក្នុងគ្រួសារឬក៏អ្នកស្គាល់ទាំងអស់ដែលបានស្គាល់គាត់ហ្នឹងគឺថាត្រូវតែមកចូលរួមរំលែកទុកទាំងអស់គ្នាពីព្រោះនេះគឺជាកតបកិច្ចយើងទាំងអស់គ្នាទាំងអស់មិនថាដណាដណាទេគឺថាយើងមានទូនាទីចូលរួមរំលែកទុកដូចដូចគ្នាពីព្រោះថារឿងទាំងអស់នេះមិនមែនសម្រាប់តែគាត់ទេយើងក៏ក៏ចូលដល់ដំណាក់កាលដែរដូច្នេះយើងទាំងអស់គ្នាពេលណាដែលយើងមាន ខ្លួនចៅបងប្អូនញាតិមិត្តរបស់យើងមានសេចក្តីទុក្ខអញ្ចឹងយើងគួរតែចូលរួមរំលែកទុក្ខដោយការចូលជាថវិកាចូលជាជាជំនួយការចូលជាយោបល់ចូលជាគំនិតឬក៏ចូលជាផ្លូវចិត្តដើម្បីលើកទឹកចិត្តលើកស្ទួយដល់កម្លាំងចិត្តរបស់អ្នកដែលមានសង្គមតែរងទុក្ខកំពុងទទួលរងនៅវិបត្តិដូច្នេះ យើងទាំងអស់គ្នាចូលរួមនេះគឺជាជាការចូលចំណុចទុកមួយដ៏ល្អមែនទែនហ្នឹងហើយដូច្នេះខ្ញុំកាលណាមិនសម្ដែងអីច្រើនទេគ្រាន់តែជាការផ្ដើមសេចក្តីប៉ុណ្ណឹងចង់ឲ្យគុណចាស់លោកចាអធិការវត្តខេត្តរណតារាមគុណចាស់អាចជួយលើកធัวកន្លែងណាមួយដែលជាគិសង្វេកធัวឬក៏ជាការដាស់ស្មារតីឬលើកទឹកចិត្តដល់ អ្នកដែលមានរោគទុកជាកំពុងតែកំពុងតែមានសេចក្តីទុកចាស់តើគុណចាស់មានវិធីណាដើម្បីដោះឲ្យគាត់នឹងបានទុកខ្លះខ្លះឬក៏បានច្រើនតាមប្រគុណចាស់សំដែងចឹងណាសូមនិមន្តដូចតទៅណាសូមបាត់គ្រាទាំងមកលឺសូមបាត់គ្រាជិះបាត់គ្រាបាត់ដល់ចិត្តបាត់ចិត្តបាទ បែងទៅជា4បែមបែងទៅជាបែមបែងទៅជាបែម4បាន4បានហ៎4បានរតនត្រ័យដើម្បីនៅសេចក្តីបានមួយចំនួនការតលោកទៅវាសាចំពោះពេញចាស់បានបញ្ញោពុទ្ធតលោកទៅទៅទៅលោកថាបែរទៅ4 4ដល់ពុទ្ធចាស់រយៈធម្មោនឹងនៅសាមណេរដែលតាមទៅរូបសម្មតិទៅកម្ពុជាថ្មីថ្មី ហើយខ្ញុំសូមធ្វើសេចក្តីរាប់អានចំពោះញោមញាតជាពុទ្ធបរិស័ទទាំងប្រុសទាំងអស់ជាពិសេសហើយកូនចៅរបស់ស្ដប់របស់សិកាណាបានហសិបានហសិដែលបានប្រមរណកាលទៅកាន់លោកជំនុកនៃថ្ងៃនេះបងណាយ៉ាងថ្ងៃនេះកូនចៅទាំងអស់បានរៀបចំ ធ្វើនៅតេកិណានុពទានដើម្បីឧទ្ទិសនៅមហាកុសលជូនចំពោះលោកយានរបស់អ្នកម្ដាយណារបស់តារបស់ជីដូនតមានជីដូនទួតណាបងណាមានទួតដល់ដល់ដល់តមានទួតណាអាយុទៅ80ហ្នឹង86 86អ្នកខ្លះគេមានដែរណាដោយក្រុមចាស់លោកបានលើកឡើងថា មានហេតុអីធ្វើឲ្យកូនចៅនឹងរំលែកទុកបាត់ទុកខ្លះគ្មានធរណាហើយក៏គ្មានយន់ណាកថាណាកសែងណាដែលធ្វើឲ្យយើងទាំងអស់គ្នានឹងបាត់ទុកទេណាយើងទាំងអស់គ្នាដឹងទាំងអស់គ្នាហើយថា ជីវិតនេះឯងពេលណាដែលមានមកត្រូវទទួលយកក្នុងសេចក្តីទុក្ខនេះជារឿងធម្មតាបាទព្រះប្រសម្មាសម្ពុទ្ធលោកសម្ដែងថាតមានជាតិមានចរិយាមានជាទីមានមរណៈជាទីចុងចុងក្រោយអញ្ចឹងលោកសម្ដែងដែលថាការខ្ជិបខ្ជួលការអួលអាក់ការយំសោកកំរែងជាឬអត់ អត្ថប្រយោជន៍អត្ថបានការក៏ប៉ុន្តែហេតុអីពេលមតិជាទេសោកោពេលមតិជាទេប្រយ៉ាងណັດភេសោកោកតោប្រយ៉ាងណាសេចក្តីខ្សឹបខ្សួលសេចក្តីអួលអាក់សេចក្តីយំអឡោះឡៃកើតមកពីអីខ្ញុំយល់កើតមកពីអីកើតមកពីការស្រឡាញ់ណា កើតមកពីការស្រឡាញ់ប្រត់ប្រាស់ស្វាមីប្រត់ប្រាស់កូនប្រត់ប្រាស់ឪពុកម្ដាយយំសោកដោយសារដោយសារការស្រឡាញ់នឹងឯងបើមិនជឿអ្នកផ្សេងស្លាប់យើងយំអត់យំអត់អត់អត់ទេដោយសារអីដោយសារយើងអត់មានតំណែងតំណងនៃសេចក្តីស្រឡាញ់នឹងឯងអញ្ចឹងបាន ជាព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាការគិតស្រួលការយំតោកសម្លេងនេះមកពីការស្រឡាញ់នឹងឯងពេលណាមានការស្រឡាញ់ជានឹកឃើញដល់អូម៉ែអញកាលនៅក្មេងអញនៅក្មេងបីបងអញទឹកដៃអញទៅសាលាដាំបាយឲ្យអញញ៉ាំធ្វើម្ហូបឆ្ងាញ់ឆ្ងាញ់ឲ្យអញទទួលទានទេចេះតែនឹកឃើញអាហ្នឹងមក វាធ្វើឲ្យអាចិនរបស់យើងចេះតែដុកដួលប្រករួលពេលខ្លះនៅម្នាក់ឯងគេយំនៅលើខ្នើយក៏មានដែរមែនទេណាពេលណាដែលយើងនឹកឃើញអនុស្សាវរីយ៍របស់គាត់ហ្នឹងទឹកភ្នែកវាចេះតែហូរមកឯងឯងតែយើងអត់ដឹងអាហ្នឹងកើតមកពីការស្រឡាញ់ហ្នឹងស្រឡាញ់ហើយចេះតែនឹកឃើញស្នាក់ស្នាមអនុស្សាវរីយ៍ជាមួយម្ដាយជាមួយឪពុកហ្នឹងធ្វើឲ្យចិត្តរបស់យើងហ្នឹងវា ដុកដួលវាសយត់វាសយំវាដុកវាដួលហ្នឹងបានជាព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាសេចក្តីសុខស្រួលទាំងអស់ហ្នឹងកើតមកពីការស្រឡាញ់ណាហើយបើយើងចង់បាត់ការសុខស្រួលហ្នឹងគឺអត់សូវមានការស្រឡាញ់ហ្នឹងគឺអត់សូវទៅយំសោកហ្នឹងក៏អត់សូវមានដែរហើយបើម្ដាយល្អឪពុកល្អវាស្លាប់ទៅកូនម្ដាយកូននោះទៅណោះណា តែបើឪពុកម្ដាយអត់ទៅល្អពេលណាបាយគាត់ទៅអត់ទៅទេអត់ទៅមានអាការស្ដាយចំណាស់នឹងខ្លាំងទេដោយសារអីដោយសារយើងវាអត់ទៅស្រឡាញ់គាត់ដោយសារគាត់បាត់បានចិញ្ចឹមបីបាច់ថែរក្សាយើងឲ្យល្អអញ្ចឹងណាអាហ្នឹងទូរស័ព្ទមានក៏មិនសូវមានការចាប់សួរយ៉ាងណាចូលនេះចូលប៉ុន្តែយើងត្រូវទាញមកវិញថាជីវិតយើងរស់នៅជាប្រកបដីណា ម្ដាយបាសិកាណាគាត់បានលីចាក់លោកនេះទៅមិនយូរមិនឆាប់ណាព្រោះសេចក្តីស្នាប់វាអត់ទៀងទេថ្ងៃណាមួយពេលណាមួយម៉ោងណាមួយអាត្មានៅទេសនាគឺមិនដឹងគុំចាស់នៅខាងលើនៅទេសវិញក៏មិនដឹងគុំចាស់ខាងក្រោមនោះក៏មិនដឹងណាគុំចាស់ចៅអាត្មានេះក៏មិនដឹងណា លោកគាត់នៅសេចក្តីស្ដាប់លោកឆ្លើយតែយេណាលោកខ្លាចស្លាប់ដែរខ្ញុំក៏បីទៅប្រសងក៏ខ្លាចស្លាប់ដែរណាក៏ប៉ុន្តែតិចតិចអត់ផងណាតិចអត់ផងទេសេចក្តីស្លាប់នោះទៅនៅកន្លែងណាក៏វាបំផុតអាពូស្លាប់ដែរតលតែឈប់មានពូជកើតបានលែងមានស្លាប់ពូជស្លាប់ណាដូចយើងយកដើមឈើយកដំណាំទៅដាំអញ្ចឹងណា បើដរាបណាពូជនៅមានដរាបនោះក៏វាត្រូវទុំជ្រុះទៅវិញណាអញ្ចឹងជីវិតយើងដូចគ្នាណាបើកើតមកហើយត្រូវតែស្លាប់ទៅវិញណាយើងអត់មានស្អីជាខ្លឹមសារអត់មានស្អីថាជារបស់យើងហាមឃាត់តើម៉ែឲ្យកុំអោស្លាប់សិនចាំខ្ញុំរស់ស៊ីមានខ្ញុំធ្វើបន់ឲ្យម្អឯងធំអញ្ចឹងណាណា ហើយម៉ែឯងកុំឲ្យស្លាប់សិនចាំឃើញមុខចៅម៉ែឯងការសិនមិនអាចទេណាអត់អាចទេព្រោះវាមិនអាចខត់ខាំងនៃសេចក្តីស្លាប់បានហើយសេចក្តីស្លាប់នេះសោតទឹកក៏មិនអាចយកប្រាក់យកលុយទៅសោកទៅផាន់ទៅអីបានគ្រប់ទាំងអស់ណាអញ្ចឹងមានន័យថាបើបនគាត់អស់គឺគាត់ត្រូវទៅស្លាប់ណាយើងទាំងអស់គ្នាក៏ដូចគ្នា នៅរស់ដល់ថ្ងៃគុណយោយកទៅសួរប្រធានលោកនេះដោយសារមានបុណ្យនៅទ្រទ្រង់បុណ្យនៅឧបត្ថម្ភណាកម្មល្អនៅមានអញ្ចឹងបើកុសលកម្មនៅមានអកុសលកម្មនឹងអត់ទាន់មកដាច់មកកាត់បានទេមានចំពោះជួយខ្លះតែដល់ទៅពេលកុសលកម្មអស់បុណ្យនឹងអស់អកុសលកម្មបាបមកកាត់ដាច់ចូលមកយាយី Thank you. រាល់ថ្ងៃយើងទាំងអស់គ្នានៅមានជីវិតហ្នឹងដោយសារបុណ្យនឹងឯងទ្រទ្រង់ណាអញ្ចឹងបានជាព្រះសម្មាសម្ពុទ្ធព្រះយល់ថាឲ្យយើងខំធ្វើបុណ្យណាធ្វើជីវិតយើងនឹងវាមិនទៀងណាបើយើងអត់ធ្វើបុណ្យទេគិតថាចាំចាស់ចាំអាយុ70 80ចាំធ្វើល្អធ្វើបុណ្យ ទៅចុះបើស្លាប់រងហើយញោមញាតមើលបរិស័ទគិតមើលឃើញអ្នកក្មេងក៏ស្លាប់ចាស់ក៏ស្លាប់ណាអាកើតមកមិនទាន់បានឃើញព្រះអាទិត្យផងស្លាប់នៅក្នុងផ្ទៃនៃមេត្តាក៏មានទេចឹងបានជាប្រពុតលោកសម្ដែងថាជាសច្ចធម៌ណាពេជ្រសច្ចធម៌វាអត់ទៀមទេស្លាប់ពេលណាក៏មិនដឹងដែរណាចឹងបានយើងគាត់ធ្វើបីគាត់បីធ្វើសេចក្តីល្អរឿយរឿយ ណាលោកឧបមាបីដូចជាភាជនៈដែលយកទៅដាក់ខាងក្រៅដូចជាខោមឆ្នាំងអញ្ចឹងពេលណាត្រូវទឹកសន្សើមត្រូវទឹកលៀងមកតក់មកតក់មកយូរនឹងឆាប់ភាជនៈនោះត្រូវពេញដោយដោយទឹកយ៉ាងណាសេចក្តីល្អបុណ្យដែលយើងសន្សំតក់តក់តិចតិចទោះបីជាមិនបានមកវត្តមិនបានធ្វើស្អី ដល់ល្អគឺយើងបានជួយរំលែកសេចក្តីទុកដល់អ្នកដតីចែកទានដល់ជនក្រីក្រសម្រាប់ទូរគុណទាំងអស់នេះក៏ជាទង្វើល្អទង្វើបុណ្យរបស់យើងដែរចឹងដូចថ្ងៃនេះកូនចៅទាំងអស់ហ្នឹងចាត់ចែងជាចក្រណានុពទាននឹងទឹកបុណ្យទៅឲ្យគាត់ណាព្រោះយើងពេលដែលគាត់មានជីវិតនៅរស់ យើងអាចជូនបាយទឹកនំចំណីត្រីសាច់លុយកាក់ប្រកាសគ្រប់បែបយ៉ាងដោយផ្ទាល់ដៃទៅគាត់ណាតែដល់ទៅទីគាត់ដាស់លោកនេះទៅហើយយើងមិនអាចឲ្យវត្ថុទាំងអស់នោះបានទេណាយើងឲ្យបានតែចំណែកប៉ុនជូនប៉ុនទឹកប៉ុនទៅឲ្យអ្នកម្ដាយណាទទួលប៉ុនពីកូនចៅទៅថ្ងៃនេះកូនចៅប្រុសស្រីទាំងអស់បាននាំ ណាយកនៅសពអ្នកម្ដាយវត្តតម្កល់ទុកនៅក្នុងវត្តរតនារាមធ្វើបុណ្យតាមប្រពៃណីណាឧទ្ទិសបុណ្យកុសលជូនទៅឲ្យដួងវិញ្ញាណរបស់អ្នកម្ដាយទីកន្លែងណាក៏សូមអញ្ជើញត្រេកអរអនុមោទនានៅចំណែកបុណ្យទីកូនចៅបានឧទ្ទិសឲ្យនេះម្យ៉ាងម្យ៉ាងភាពបុណ្យកុសលដែលពេលគាត់បាននៅមានជីវិតឡើយគាត់បានធ្វើសេចក្តីល្អបានបំពេញបុណ្យអនុឯងជាបុណ្យរបស់គាត់ណា គាត់ស្លាប់ទៅគាត់ធ្វើការកិរិយាទៅគឺគាត់នាំបុណ្យរបស់គាត់នាំទង្វើដែលគាត់ធ្វើទៅខ្លួនគាត់ណាគាត់ខំចាត់ចែងជីវិតគាត់ពេលដែលគាត់នៅរស់គាត់ធ្វើបុណ្យរឿយរឿយនឹងឯងណាហើយជាពិសេសទៀតពេលជីវិតនៅអាត្មាចំណាំមើលញាតិញោមនៅមន្ទីរពេទ្យអីអាត្មាទៅពេទ្យគេតែប្រាប់រឿយរឿយថា ពេលដែលម្ដាយពេលដែលឪពុកធ្លាក់ខ្លួនឈឺគាត់នៅត្រជាគាត់នៅស្ដាប់បានស្មារតីគាត់នៅដឹងគាត់បីនិមន្តលោកទៅទៅសូត្រធម៌មិនទៅសូត្រធម៌នឹងឲ្យគាត់រស់ឲ្យគាត់អាយុវែងទេទៅសូត្រធម៌នឹងក្នុងន័យបញ្យល់ឲ្យគាត់យល់ថាជីវិតយើងវាអញ្ចឹងវាមានឈឺជាធម្មតាអញ្ចឹងណា ហើយដល់ទៅពេលគាត់បាត់បង់ស្មារតីបាត់បង់សតិលែងចងចាំលែងស្គាល់ទាំងទាំងប្រសងមុនទៅហើយដោយលោកសំដែដោយសូត្រធម៌អីចឹងណាដូចជាអង្កត់អុសមានប្រយោជន៍ទេព្រោះវាវិញ្ញាណត្រូវចេញចាកសតិដែលដឹងនឹងវាត្រូវចេញចាកវាលែងចាំវាលែងអីចឹងអត់ប្រយោជន៍ណាចឹងពេលដែលគាត់អាចស្ដាប់បានអាចដឹងអាចឮយើងគួរតែ គួរតែនិមន្តទៅណានិមន្តទៅឲ្យលោកប្រទៀនធមវាមិនមែនសំខាន់ទេពេលដែលលោកទៅសូត្រធម៌សក្តិសម្ពុទ្ធេយេសន្តាហ្នឹងវាអត់សំខាន់ទេតែសំខាន់ពេលដែលយើងទៅយើងឲ្យប្រសង់ឲ្យអវាទហើយគាត់គ្រាន់តែចិត្តគាត់នឹកឃើញឃើញត្រៃចីវរដែលជាទងជាតិរបស់ទងជ័យរបស់ព្រះអរហន្តពុទ្ធអ្នកកាន់ពុទ្ធសាសនាគ្រាន់តែគាត់ឃើញគាត់សុបាយចិត្តចិត្តគាត់នឹងរីករាយ ត្រេកអរនឹងការឃើញអញ្ចឹងអារម្មណ៍គាត់ពេលដែលគាត់បាត់បង់ជីវិតទៅគឺគាត់ភ្ជាប់ទៅជាមួយអារម្មណ៍នឹងឯងណាអំពើដែលល្អដែលគាត់នឹកឃើញណាអញ្ចឹងបានញាតញោមឃើញពេលអ្នកឈឹងម្ដងម្ដងគេយករូបពុទ្ធបដិមាជាបបត្តិទៅដាក់នៅលើក្បាលដីចុងជើងត្រីជាហៀងដីឃើញទេអានឹងគេចង់សបញ្ជាក់ថាចង់ឲ្យអារម្មណ៍របស់គាត់នឹងនឹកឃើញដល់ពុទ្ធនឹងជាប្រកបដី ជារឿយរឿយពេលដែលគាត់ស្លាប់ទៅអារម្មណ៍របស់គាត់ហ្នឹងគឺដោតនៅកន្លែងហ្នឹងណាក្រែងជាអារម្មណ៍របស់គាត់ហ្នឹងពេលដែលគាត់ស្លាប់ទៅជាអនឹកឃើញអអញមិនតាន់ការកូនពៅអញនៅកូនពៅអញទៀតអញមិនតាន់ការចៅអញទៀតទេពេលដែលអារម្មណ៍ជាប់ទាំងអស់ហ្នឹងពេលមរណកាលទៅហើយវាជាយត់ចាស់ដោយសារអត់ជាប់ឧបនិស្ស័យអត់ជាប់អារម្មណ៍ជាបុណ្យ អញ្ចឹងវាអាចធ្លាក់ទៅសោយនៅទុគតិអីក៏ថាបានអញ្ចឹងបានកូនចៅប្រុសស្រីទាំងអស់ពេលដែលគាត់ស្លាប់បាត់បង់ជីវិតទៅគាត់បីធ្វើចតនានុពទានឧទ្ទិសឲ្យនេះជាកិច្ចរបស់កូនចៅចុងក្រោយណាតួនាទីរបស់កូនចៅទាំង5ណាចុងក្រោយទី5ហ្នឹងពេលដែលម្ដាយឪពុកមេដាបិតាលិចាក់លោកទៅគាត់បីធ្វើនៅចតនានុពទានឧទ្ទិសជូន ដល់លោកអ្នកដ៏មានគុណទាំងអស់នោះណានឹងឯងដែលជាកិច្ចតបគុណរបស់លោកអ្នកដ៏មានគុណណាមេត្តាបិតានឹងឲ្យគាត់បានទទួលចំណែកបុណ្យបុណ្យនឹងបានមិនបានដល់អ្នកម្ដាយបានដល់លោកឪពុកបុណ្យនឹងឯងជួយត្រទ្រង់ញោមញាតទាំងអស់គ្នាដែលជាម្ចាស់សម្ដីដើមទៀតនឹងរបស់គ្នានឹងណា លោកប្រៀបដូចជាយើងបាយអង្ការមិនច្រាស់ខ្យល់ហ្នឹងពេលណាអង្ការនឹងវាអត់ទៅវាទៅត្រឡប់ចូលភ្នែកអ្នកបាយយ៉ាងណាមិញបុណ្យកសោដូចគ្នាវាអត់ទៅណាក្រៅវិបុណ្យនឹងជួយ ទំនុកបំរុងនៅក្រុមគ្រួសារយើងឲ្យសុខចម្រើនរុងរឿងរកស៊ីទទួលទានមានបានអត់កើតគ្រោះអត់កើតភ័យនឹងកើតមកវិបុណ្យប៉ុន្តែយើងចេះតែអត់នឹកឃើញបុណ្យហ្នឹងណា អញ្ជើញដល់អញសំណាងណាអត់ដឹងថាសំណាងនឹងកើតមកពីប៉ុននឹងឯងណាបើកឡានជិះឡានទៅគេបៀតគេប៉ះតិចហត់តិចរួចអាហ្នឹងគេតែអញសំណាងណាតែអត់គិតបានគិតថាអូមកពីអញធ្វើអំពើល្អអញធ្វើប៉ុនណាហ្នឹងចឹងឯងយើងអត់បានគិតអត់ដឹងថាជីវិតយើងរស់នៅប្រកបដីសពថ្ងៃនេះដោយសារប៉ុនហ្នឹងណា ណាបើអស់គុណហើយអត់អាចរកបានទេណាអញ្ចឹងខ្ញុំកណាចូលរួមណាប៉ុណ្ណឹងជាណាខំណាមកសំវេកជួយរំលែកទុកនៃក្រុមគ្រួសាររបស់បាសិកាតាំងហាក់ស៊ីលដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខនោះថាថ្ងៃនេះកូនចៅប្រុសស្រីបាននិមន្ត អន្តសំបានស្គាល់មាននៅធម្មទេសនាដែលជាទីសម្រាប់កូនប្រុសស្រីទាំងអស់ហើយជាបុណ្យលោកកាលដើម្បីឧទ្ទិសបុណ្យជូនទៅដល់អ្នកដាយចឹងសូមតាំងតាំងចិត្តទាំងអស់គ្នាដើម្បីអនុមោទនាសូមអនុមោទនាគណៈអរគុណណាស់ចំពោះគុណចាស់បានលេខទុកបានបង្ហាញអំពី សច្ចធម៌ដែលព្រះសម្មាសម្ពុទ្ធដែលយើងព្រះអង្គទ្រង់បានប្រកាសសម្ដែងហើយថាហ្នឹងវាជារបស់យើងមានគ្រប់គ្នាគឺសង្ខារដែលដែលតបតែងមកហើយវាមានការប្រែប្រួលបែកបាក់ទៅវិញអាហ្នឹងវាជាធម្មតា nature natural nature ទូទៅចឹងវាជាធម្មជាតិវាកើតឡើងហើយវាបែកធ្លាយទៅវិញបើសិនយើងជាប់ខ្លាំងយើងកើតទុកខ្លាំងស្រឡាញ់ខ្លាំងដោយគុណចាស់បាន មានទេរតិកាមិញថាអ្វីដែលយើងស្រឡាញ់ខ្លាំងយើងទុកខ្លាំងយើងជាប់ខ្លាំងអឺហេតុអីក៏ទៅចោលខ្ញុំកំពុងតែល្អណាដូច្នេះវាកាត់ទុកច្រើនទុកខ្លាំងអឺខ្ញុំកណាមិនបានប្រកេនទាំងអស់អង្គទេគ្រាន់តែថាសូមពេនគុណចាស់អឺវិរិយធម្មោពីខាងវត្តរស្មោវិញម្ដង លោកនិមន្តមកពីខាងវរស្មោសុំសុំតិចបានហើយសុំប្រហែលជាយ៉ាងច្រើនបំផុត10នាទីពីព្រោះពីព្រោះគុណចាស់លោកមានពេលវេលាអឺខ្លីលោកនិមន្តទៅវិញចឹងនិមន្តគុណចាស់ក៏សូមនមស្ការព្រះអង្គគ្រូព្រះសង្ឃនៅរតនារាម គឺព្រះអង្គគឺថាធម្មអធិបតីសង្ឃវត្តបណ្ឌិតព្រះអង្គរកតសីឡាហើយសូមអានពីពោសំដីសំដីគុណក៏បានពោខ្ញុំញាតអស់សូមចូលរួមលេខទុកជាមួយនឹងខ្ញុំយាយតាន់ហាស៊ីវក៏ព្រះអង្គគ្រូតាពីព្រះអង្គបានសម្ដែងហើយអាត្មាក៏មានអីក្រៅពីនេះដែរ គឺថាធម៌ទាំងឡាយតែងតែធ្វើដំណើរទៅរកទីបញ្ចប់ហើយមួយទៀតគ្មានការជួបជុំណាមួយដែលមានការបែកគ្នាទេក៏នោះគឺជាប្រការធម្មជាតិហើយសច្ចនុបត្តិនៃសត្វលោកប្រហែលនោះទៅសម្មាសម្ពុទ្ធព្រះអង្គខំប្រឹងស្វះស្វែងរកវិធីតែថ្មីរបដោះខ្លួនចេញឲ្យផុតពី ខាងខាងទៀតហ្នឹងឲ្យស្វាស្វែងរកជាច្រើនជាច្រើនជាតិពួនប្រសងខៃមួយសែនកាប់ដើម្បីរកទៅខាងទៀតឥឡូវព្រះអង្គគាត់ត្រឡប់មកវិញហើយព្រោះពេលដែលព្រះអង្គបានត្រាស់ដឹងកាលពី2500ឆ្នាំជាង2566មុននោះព្រះអង្គបានប្រកាសហើយប្រកាសថា យើងឈប់ត្រប់មកវិញហើយឲ្យបញ្ហាសាងសង់ផ្ទះប្រអងទៀតទេដូចខ្ញុំនិយាយក៏ទទួលមរណភាពអញ្ចឹងគាត់គ្រាន់តែចិញ្ចាក់ពីផ្ទះមួយហ្នឹងគាត់ទៅសាប់ផ្ទះមួយទៀតនេះហៅថាការស្លាប់បណ្ដោះអាសន្នទេហើយដែលយើងស្លាប់រាល់ពេលហ្នឹងគេហៅថាខនិកៈមរណៈស្លាប់រាល់ពេលជីវិតរបស់យើងខ្ញុំភ្លើងនៅក្នុងខ្លួនយើងដុតយើងរាល់ពេល ធ្វើឲ្យស្បែកយើងជ្រីវជ្រួញធ្វើឲ្យសក់យើងស្កូវធ្វើឲ្យក្រចកយើងរាវហើយទៅផែលយើងចេញមកផែលយើងគឺសម្បកសាក់សក់រាល់ពេលយើងឃើញក្រចកចេញមកវិញវិញសក់យើងវិញវិញយើងកាត់អត់ឈឺទេមកពីវិជ្ជាសាក់សក់សាក់សក់នៃសក់ក្រចកយើងវិញវិញហ្នឹងកាត់អត់ឈឺទេសាក់សក់របស់ក្រចក នោះហើយគឺយើងស្លាប់រាល់ពេលហើយដល់ពេល100ឆ្នាំអញ្ចឹងទៅបែកគ្នាម្ដងអញ្ចឹងនោះហៅថាសម្បតិមរណៈការស្លាប់បដោះអាសន្នបងដល់ទៅរកឃើញទីកន្លែងបរិនិព្វាន បានឈប់មកវិញនោះហៅថាការស្លាប់ពិតទូលាគ្នាមែនទេឈប់មកវិញហ្នឹងតែគាត់លាចាកសបកនឹងមួយទៅកសាងផ្ទះមួយទៀតសបកមួយទៀត អត់ស្លាប់ទេជីវិតអត់ស្លាប់ទេព្រមតែរាងកាយនេះវាបាក់ដែរវាចាស់ទៅវាបែកសាមគ្គីគ្នាអត់ទៅពេលដំបងដំបងដល់ក្នុងផ្ទៃម្ដាយយើងយកដល់ក្នុងផ្ទៃម្ដាយយើងចូលមកក្នុងផ្ទៃម្ដាយយើងរួមគ្នាសាមគ្គីគ្នារួមគ្នាដល់ទៅបែកសាមគ្គីគ្នាខ្យល់ចេញប្រូចទៅភ្លើងទៅនៅសល់2នោះហ្នឹងនៅសល់ទឹកហើយដី ទឹកប្រហែលជា6ខែក្រោយបានអស់បើយើងយកទៅចោលយើងកុំយកទៅបូជាពីដើមសម័យស្រុកពីដើមគេយកទៅចោលដើម្បីនៅព្រំព្រៃអញ្ចឹងខ្ញុំណាអូទឹកនឹងប្រហែល5 6ខែបានហូរអស់ហើយទឹកទៅផុតទៅដីនៅនឹងឯងមិនបាច់ទៅណាទេនោះឆ្អឹងនៅអីនោះប្រហែល100ឆ្នាំក្រោយ50 60ឆ្នាំណាដល់100ឆ្នាំ50 60ឆ្នាំទៅក៏បែកបាក់ទៅជាធាតអត់អត់អត់ចឹងហ្នឹងអូយើង ប៉ុន្តែអ្វីដែលនៅសល់ដែលនៅសល់នោះគឺសេចក្តីល្អសម្រាប់កូនចៅប្រតិបត្តិដោយព្រះអង្គលើកឡើងអញ្ចឹងសម្រាប់កូនចៅនឹកដូចជាព្រះអង្គហៅព្រះអង្គសឹកសួលបានវិញអញ្ចឹងដូចហៅហៅទូចអញ្ចឹងអូលោកសឹកសួលលោកសឹកសួលនឹងលោកនឹកឃើញនឹកឃើញនៅសេចក្តីល្អនៅការថែទាំបងតាយហើយជាការល្អណាស់ការធ្វើចក្រានុទានទូជូនគាត់ យមញាតតួម្ដាយនេះសំខាន់ណាស់សំខាន់ឪពុកក៏សំខាន់ដែរប៉ុន្តែថាអ្នកដែលចិត្តស្និទ្ធជាមួយកូនបំផុតគឺម្ដាយហ្នឹងហើយយើងទៅទៅជាមួយគាត់ផ្ទៃរបស់គាត់នេះយើងស្នាក់នៅក្នុងផ្ទៃគាត់ហ្នឹង9ខែ10ថ្ងៃយមសម័យមើលទទួលបងក៏នៅនឹងទទួលទានក៏នៅនឹងដេកក៏នឹងស្អីក៏នឹងអង្គុយអីទៅនឹង គាត់ងាយនៅនឹងខ្ចីពោះគាត់មួយហ្នឹងគាត់ផ្ដាល់បន្ទុកមួយឲ្យសម្រាប់វាមកអីអីនៅហ្នឹងអូអញ្ចឹងណាចាំឲ្យនឹកឃើញគុណគាត់នឹងចំណិចការនឹកឃើញអញ្ចឹងតែយើងខំប្រឹងធ្វើបន្តទៅទៀតនេះគឺជាប្រការទី5ដែលខ្ញុំយកត្រូវធ្វើត្រូវធ្វើនោះគឺថាឧទ្ទិសផលទៅជូនគាត់ទោះបីគាត់ជើញទៅទីណាក៏ដោយគឺថាឧទ្ទិសផលនឹងបដិញទៅតាម កុំបារម្ភខ្លាចធ្វើចោលទៅទេទៅទេបើទៅគាត់បានសេចក្តីសុខស្កប់ស្កល់ហើយទៅកន្លែងល្អហើយប៉ុនយើងទៅនឹងក៏អត់ទៅណាទេបើមកវិញបើរកម្ចាស់មិនឃើញប៉ុណ្ណឹងណាបើដូចតែសបត់ស្រុកនេះអញ្ចឹងណាដូចញោមផ្ញើមកពីដើមបដាមញោមផ្ញើសបត់ទៅតែផ្ញើរមឃើញម្ចាស់នឹងគេថយត្រឡប់មកយើងវិញមិនដូចស្រុកដែលគេអត់ស្មោះត្រង់ទេហើយស្រុកអាកាសនេះប៉ុនដែលយើងធ្វើហ្នឹងណា គឺស្មោះត្រង់ណាតែទៅរោមម្ចាស់មិនឃើញត្រឡប់មកយើងវិញនឹងឯងដូច្នេះកុំបារម្ភឡើយថាអត់ធ្វើបន់ក្រៃលោកមិនដល់ហើយវាចោលទៅទេវាចោលលុយចោលកាយទៅទេណាញោមកុំព្រួយរឿងនោះត្រឡប់មកយើងវិញទេបងគេហៅ return to center ហ្នឹងណាហ្នឹងហើយគេអត់ដឹង address ទេ address unknown ដោយលោកតា Elvis Presley គាត់ច្រៀងនោះហ្នឹងហើយគឺថា ញ៉ាទៅម្ចាស់ដើមវិញហ្នឹងអូញ៉ាត្រឡប់មកវិញប៉ុនហ្នឹងបើរកគាត់អត់ឃើញត្រឡប់មកវិញប៉ុន្តែតួនាទីយើងធ្វើសម្មាសម្ពុទ្ធលោកផ្ដាំអញ្ចឹងបើមិនជូនទៅគាត់ក៏ញាតរបស់យើងទៅទីទៀតតែគាត់សំទទួលពួកញោមញាតទាំងអស់ហ្នឹងយើងអាចជាបងប្អូនគ្នាហ្នឹងវិលទៅវិលមកហ្នឹងឯងបើថ្មជូនអញ្ចឹងណាអូយើងគ្រាន់តែលាសបោះហ្នឹងទេជីវិតយើងអត់ស្រាប់ទេអាសបោះហ្នឹងមកបែកបាក់ទេញោម ស្លោះហើយតែព្រោះហេតុនោះដែលភាសាមហាសម្ពុទ្ធលោកបតាមថាកុំសោកសៅកុំកើតទុកវាជាការអត់ប្រយោជន៍ការដែលត្រូវធ្វើឲ្យមានប្រយោជន៍គឺចាត់ចែងយើងឲ្យសមជាកត្តយោឲ្យសមជាកូនចៅរបស់គាត់រឿងនេះឲ្យតែប្រពៃបំផុតព្រោះហើយចឹងការងារហ្នឹងឲ្យសមទៅតាមគាត់ចង់ស្ដាប់ពធផងព្រោះគាត់ចង់ស្ដាប់ពធយើងជូនពធទៅគាត់មានប្រសងមានអីចឹងទៅញាតញោមមកជួបជុំគ្នា នោះហើយគឺជាអំពើល្អដែលកូនចៅគួរកបីធ្វើហើយត្រឹមត្រូវណាស់ញោមហើយរក្សាប្រពៃណីដើម្បីឲ្យកូនចៅយើងប្រតិបត្តិបន្តទៀតបងចឹងអាបាទសូមជូនប៉ុណ្ណឹងចាស់ហើយសូមអឺឧស្សាហ៍រាសីតកើតឡើងអំពីធម្មទាននៅពេលនេះសូមញាតិញោមបាន សេចក្តីសុខសេចក្តីចម្រើនជាពិសេសជូននៅកុសលធម្មទាននេះទៅដល់ញោមញាយតាំងហសិវក៏សូមឲ្យគាត់ទទួលនៅអត្ថប្រយោជន៍ផលឲ្យបានសោយសុខក្នុងសុខតិភព8អាខាណាយសូមជួយអនុមោទនាគណៈសាទុសាទុអរគុណណាស់ទាំងហ្នឹងហើយអរគុណដល់គុណចាស់ទាំងពីរព្រះអង្គបានលើកធរយ៉ាងពិរោះសម្រាប់ដើម្បីដឹកថាថា ធ្វើឲ្យតិចចិត្តហើយធ្វើឲ្យញោមនឹងកុំទាំងអស់គ្នាក៏បីកុំក្រោកដួលច្រើនពេកដូចគាត់បានលើកឡើងអញ្ចឹងបានត្រឹមតែឈឺឈឺទេអមយើងយកឈឺបើយើងថែរក្សាចិត្តឲ្យបានល្អសុខភាពល្អយើងនឹងបានផលល្អបើយើងយំខ្លាំងយំពេកមិនលក់អាចឈឺក៏មានដែរអូខេតែអរគុណច្រើនណាស់ហើយមិនការសំដែងធម៌មិនមិនបន្តទៅទៀតទេសុខដែរ សូមប្រកាសកម្មវិធីបនថ្ងៃស្អែកគឺយើងធ្វើហាង early តិចដូចជា early តិចដោយសារតែកម្មវិធីរបស់យើងនៅស្អែកគឺម៉ោងម៉ោង8យើងជួបជុំគ្នាហើយម៉ោង8កន្លះយើងចាប់ដើមបងប៉ាំងស្គូលធ្វើបទសិនធ្វើបង្វិលធ្វើបទសិន3ជុំហើយនឹងប៉ាំងស្គូលអឺទឹកសោឲ្យគាត់ហើយយើងនឹងរំកិលសោះចេញម៉ោង9 ម៉ោង9ធ្វើយ៉ាងណាឲ្យបានដល់នោះម៉ោង10ម៉ោង10ទៅយើងធ្វើពិធីនៅទីនោះចំនួន45នាទីប្រហែលជាចិត្តដល់ម៉ោង11បានយើងចិត្តបានយើងចប់អញ្ចឹងអញ្ចឹងសូមជូនដំណឹងបានយើងទាំងអស់គ្នាគឺថាមានអញ្ជើញមកផ្សាយនោះក៏អាចចូលរួមយ៉ាងណាគឺបើមានអមានឡាបាទេ យើងតាមតែអត់អីចឹងខ្ញុំមានម្លាំងមានអីទៅខ្លួនឯងហ្នឹងណាអរគុណច្រើនហើយសូមចុងក្រោយក៏សូមអរគុណច្រើនដល់យើងយើងទាំងអស់គ្នាដែលបានចូលរួមស្ដាប់ពធយ៉ាងស្ងប់ស្ងៀមល្អសូមព្រេកអរនៅសេចក្ដីល្អរបស់អ្នកយោមទាំងអស់គ្នាគុណចៅគឺជាគួរឲ្យជ្រះថ្លាណា តែសូមជូនពរឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អហើយនឹងទិសបុណ្យទៅដល់លោកយាយសូមឲ្យលោកយាយមានសុខភាពមានបុណ្យជើញទៅបានសុខសុខភាពភព8គ្រីស្ទទៀតឡើងសូមជូនពរលោកអ្នកទាំងអស់បានប្រាថ្នាយ៉ាងណាបានគឺសេចក្ដីគឺការសំដែងខសរសន្មត់ឆាត់តែប៉ុណ្ណាឯងទេបាទគណៈខ្ញុំដាក់ក្នុងគេឆាត់ឲ្យគេឃើញតិចទៅកុំបាច់កំណំអត់ អាសាអាសាទុសាទុអាអញ្ចឹងប្រសងគឺថាសំដែងធម្មវិសេសទេសនារួចស្រេចហើយអញ្ចឹងយើងធម្មទុប្រសងទាំងអស់គ្នាបាទឧទ្ធេយងខាលេតោទោសោបុន្ធោ ธรรมโตตังมัมมังธรรมเมโยคะเลตาโตสะธรรมโมธรรมโตตังมัมมังสังเกโยคะเลตาโตสะสังโฆธรรมโตตังมัมมังអញ្ចឹងបច្ច័យដែលញាតិញោមជាពុទ្ធបរិស័ទទាំងអស់ដែលមានសទ្ធាជ្រះថ្លាបានបរិយា ចាក់សម្រាប់បុជាដល់ប្រសង់សម្ដែងនៅបឋមវិសេសទេសនានេះគឺថាមានចំនួនទឹកប្រាក់316ដុល្លារ316ដុល្លារហើយថាប្រគេនប្រសង់ហ្នឹងថា5ព្រះអង្គប៉ុន្តែបដិជគុណធំលោកថាតែ4បានហើយអញ្ចឹងគឺថាបានប្រគេនមួយអង្គហ្នឹងគឺថា 79ដុល្លារអញ្ចឹងខ្ញុំបករណាទាំងអស់គ្នាសូមបវរណានៅបច្ច័យ4គឺជ័យវរៈបណ្ឌបាតសេនាសនៈនិងគិលានទេសជ្ជៈបច្ច័យទោះបីព្រះអង្គប្រកាសនៅបច្ច័យណាមួយគឺថាសូមព្រះអង្គរតនានិមន្តទៅតាម សំគួរសូមអនុមោទនាគឺប្រគេនមួយអង្គមួយអង្គមួយឡើងប្រគេនណាការហ៎ អាកាសថាចភុមតាទេវនេគមហន្តិកាបញ្ញាណោអនុមោតន្តជារង្ រខន្តសាសនាងអង្កាសន្តាចភុមាន្តាទេវនេគាមហន្តិកាបញ្ញងណោអនុមោទន្តជារងរខន្តយជាណោអាកាសន្តាចភុមាតាទេវនេគាមហន្តិកាបញ្ញងណោអនុមោទន្ត យេរាងរាខន្តញាតយោអាកាសន្តាចភុមន្តាទេវនាគាមអញ្ញកាបញ្ញ តន្តជារាងរាងកន្តបាននៃណោអាកាសន្តាចភមមន្តាទេវេនិគមអន្តិកាបញ្ញាណោអនុមោតន្តជារាងរាង អន្តណោសាទេដែលចេះខ្ញុំសាងសម្អិតសម្ហាងអនកាយវាចាសុំសុខសុភាងពេញពីតង្កាឆ្លងដល់ត្រមហាពលគឺនឹងពៀនគ្រប់ចានគ្រប់ជាកុំអោយខ្ញុំឃ្លាតពីសិលនឹងទានកំណត់ខ្ញុំកាកំណាត់ខ្ញុំ មានមាផលជាស្ពានដល់ខាងត្រៃក្លាសូមជូនមេផលចំពោះតោដល់មេតាបៃតាគុណគ្រូឧបជាយាចាគុណញាណនៃការប្រាំពីសន្តានជីដូនជីតារនៅក្ដីណាលោកម្ចាស់ចែកឋានសូមជូនមេផល កសលកាងកានសូមសងសេមសានដល់ឋានផាន់តុកយ៉ាងចេញជាកុសលកម្មកាតាប កិរិយាមមកាយេនវិយចាមនោសាទិតសេសុខតង្កតង្យេសាតាសញ្ញេណអន្តយេចសន្តាអសញ្ញេណកតង្បញ្ញផលังមយ ตังสามเปเตกิตวันตเตเยตังกตังสเวตตังนัน Bần nhà pha lang ma ye ye cha tan tan na chi nan te te vi can toa ne ve te yong sam pe lo cam ma ye san ta chi wan ta he to ca mon nan nhang cô chân nan sam pe la con តមមចេតសាតេអាសាទុសាទុញាតញោមទាំងអស់គ្នាទាំងកូនទាំងចៅរបស់ញាតលោកយាយដែលចែកឋានទៅកាន់លោកខាងមុខមាននៅចំពោះមុខនេះហើយបាននឹងបំពេញនៅកងការបុសោផ្សេងផ្សេងញាតញោមដែលបានអញ្ជើញមកចូលរួមក្នុងឱកាសពេលនេះក៏ខ្ញុំបាទនឹងសូមជូនពរសិរីសួស្តីកើតមានដល់អស់លោកអ្នកទាំងអស់គ្នាហើយម្យ៉ាងវិញទៀត សូមអស់លោកអ្នកបានប្រកបទៅដោយពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈបលៈនិងសម្បត្តិ3ប្រការគឺសម្បត្តិមនុស្សសម្បត្តិទេវតាទីបំផាត់សូមអស់លោកអ្នកបានតន់ព្រះច្បាស់ក្នុងធម៌សូមឲ្យបានសម្រេចមេសម្រេចផលដំកល់ចិត្តក្នុងព្រះនិព្វានដូចជាប្រសង់សម្ដែងថានឹងយើងស្លាប់ពិតប្រកបមេនោះសូមឲ្យបានសម្រេចដូចចិត្តញាតិញោមទាំងអស់គ្នាប្រាថ្នា ba ờ, chọc à ờ, chăm chăm chăm chăm trên trên chạy luôn là trên ដល់ដល់នឹងឡើងជួបប៉ុនដល់100ដល់100បាទចូលថែម100បាទវិញលោកអត់យកបច្ច័យទេចាចាញោមអង្គមួយអង្គនឹងលោកអត់ទទួលទេបាទបច្ច័យលោកបានមិន79ដុល្លារហើយហើយលោកថែម100ទៀតចូលបិណ្ឌលោកយាយជូនអឺបាទឡើងគេហៅចូលបិណ្ឌលោកយាយបាទដាក់បច្ច័យពេលមានតែ3អង្គបានចូល70ដាក់ចូល ចូលបនវិញយល់ទេអា70លោកទេសនាមិនហ្នឹងយក11ទេ11ចូលចូលបននោះហ៎សិនលោកតាសូមសួរលោកតាថាលោកតាមកដល់ជួយស្អែកអើមកឲ្យបានមកមានលោកផ្សេងមកមានអឺអត់សកពួនអត់អីទេអង្គណាការរំស្រួលមកមក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 ពេលលោកគ្រូនិយាយហើយហើយយើងមានសំណេរបន្តិចទៀតអឺខ្ញុំថាបើបានមកស្លាប់ទៀតខ្ញុំបាយចែកឲ្យបាទបាទហ្នឹងហើយនេះគឺបច្ច័យលោកមានសទ្ធាបាទបាទគោចាក់ដល់អរណាបាទតែជួយចាក់លេខចុះជួយលេខចុះអញ្ចឹងមកហើយអញ្ចឹងខ្ញុំជួយសួរឲ្យដល់ចឹង tôi hết tôi tiền đấy tôi hết tôi tiền kia thiệt anh ấy giờ cho con đó giờ cho con là giờ cho con lại con giờ mẹ thay thì con lim បណ្ឌិតកូនលេងកូនលេងចូលបនខាងទៀតបណ្ឌិតលោកតានេះលោកលោកប្រកាន់យើងចប់មួយយូរល្បល់ល្បល់ចប់លោកកបទៅមិនព្រមលោកសុកលីសូនេះអរហ្នឹងហើយញាតញោម ហ្នឹងហើយចឹងញាតិញោមអញ្ជើញទៅខាងក្រៅសម្រួលអេរយាប័តតាមការទៅតាមការគួរទៅហើយមានអាហារអីយ៉ាងម៉េចគេថាញាតិញោមដែលចាត់ចែងនឹងគឺថាញាតិញោមពិសាទៅតាមការគួរទាំងអស់គ្នាបាទហ្នឹងហើយហើយព្រោះមិនចាវាសនានៃសត្វលោកថាឲ្យត្រូវតែមានការបែកប្រាស់ឆាទៅវិញជាធម្មតាអញ្ចឹងហ្នឹងហើយ ហើយញាតិញោមវិសាពុជនីហាអីស្រួលអេរិយាប័តឲ្យស្រួលទាំងអស់គ្នាបាទហើយកំណរបរិយាកាសនេះបានយូរតិចទៅហើយបើមានញាតិញោមណាដែលមានសទ្ធាមានចេះយកធម្មសង្វែកអីសូមជួយមកដើម្បីនឹងអឺសំដែងនៅធម្មសង្វែកស្មូតធម្មសង្វែកនេះអឺជូននៅញាតិញោមទាំងអស់គ្នាបាទសូមអរគុណ ដឹងមីងដឹងមីងនោះបងពិសិលមានមកទេណាបងណាបងបងអាកថងយីយីនឹងសុខធឹប